អឺយើងដឹងហើយថាលោភៈមិនមែនជាកុសលទេប៉ុន្តែយើង សិក្សានៅ ក្នុងមហាបដ្ឋាន អកុសលក៏ជាបច្ច័យនៃកុសលដែរមនុស្សភាគច្រើនដែលធ្វើបន់ដំបងគឺមានលោភៈនឹងឯងជាបរិវារឧទាហរណ៍ដូចជាអឺព្រះអង្គសំដែងពី លក្ខណៈបុគ្គល4ពួកអង្គត្រាស់ថាបុគ្គលដែលឲ្យទានខ្លួនឯងអឺហើយមិនបបួលអ្នកដតីឲ្យធ្វើកើតជាតិណាណាបានតែទ្របមានតែទ្របប៉ុន្តែខ្វះញាតបុគ្គលដែលបបួលតែអ្នកដតីធ្វើហើយមិនធ្វើខ្លួនឯងកើតជាតិណាណា មានញាតច្រើនប៉ុន្តែមិនសម្បូរធនធានសម្បត្តិទេបុគ្គលណាដែលអឺបបួលគេផងធ្វើ ខ្លួនឯងផងកើតជាតិណាណាសម្បូរទាំងធនធានមាន ទាំងគេរាប់អានរីឯបុគ្គលដែល មិនធ្វើទាំងខ្លួនឯងមិនបបួលអ្នកដទៃ កើតជាតិដែរណាកំសត់អត់ឃ្លានខ្វះគេអាណិតសំបីតែចុងអង្គនឹងទឹកជ្រក់ក៏រលឹកមិនចង់បានអញ្ចឹងគាត់ពេញចិត្តអីដល់គាត់ស្ដាប់អញ្ចឹងគាត់ពេញចិត្តអីគាត់ពេញចិត្តអាទ្របនោះណាពេញចិត្តទ្របនោះហើយពេញចិត្តនឹងគេរាប់អានហ្នឹងលោភៈទេលោភៈបរិវារមានន័យថាវានៅជុំវិញខាងមុនខាងក្រោយហ្នឹងឯងបរិវារៈហើយដល់ទៅពេញចិត្តអញ្ចឹង ហើយក៏យល់កើតការយល់ថាអូបានអញ្ចឹងដោយសារហេតុអញ្ចេះដែរអាគណៈយល់ហ្នឹងវាដោះពីលោភៈបាទហើយក៏ទៅរកធ្វើនៅកម្មដែលជាហេតុហ្នឹងដោយសេចក្តីជ្រះថ្លាបាទណាក៏ប៉ុន្តែក្រាន់តែថាកម្មដែលវាកើតឡើង កុសលកម្មដែលមានលោភៈជាបរិយាភៈច្រើនវាត្រូវកាត់បន្ថយអានុភាពរបស់វាឬថាឲ្យយើងនឹងទៅក្នុងវត្តដាក់នឹងរឿយរឿយទៅក្នុងវត្តដាក់នឹងរឿយរឿយដូចជាកុសលរបស់គាត់ហ្នឹងគាត់ប្រាថ្នាចង់បានអីគាត់មិនមិនប្រាថ្នាទៅពៀនទេគាត់ប្រាថ្នាដើម្បីឲ្យបានទាំងពីរណាឲ្យបានទាំងពីរអញ្ចឹងរបស់ហ្នឹងជាអិដ្ឋារម្មណ៍ ចូលនៅក្នុងចំណុចទី3ដែលអិដ្ឋារមណសមាយោគោនេះជាធម្មារម្មណ៍ទេប៉ុន្តែ ជាអារម្មណ៍គួរជាទីប្រាថ្នាណាយើងអារម្មណ៍គួរជាទីប្រាថ្នាហ្នឹងភាកច្រើនជារបស់លោភៈនឹងឯងអឺត្រូវកាត់បន្ថយអានុភាពបនខ្លះដោយ ត្រូវឲ្យយើងនៅជាប់ចម្ពាក់នៅរបស់ហ្នឹងហើយត្រូវឲ្យយើងបានអានោះបានញាតបានបរិវារហ្នឹងហើយក៏ត្រេកអរជាមួយនឹងរបស់ហ្នឹងនឹងចឹងឬក៏ដូចជាអឺចៅម្នាក់ដែលត្រូវគេចាប់បានចាប់បានអានេះខ្ញុំណាមិនមិន មិននិយាយពីរឿងឲ្យជាប់ជំពាក់នៅក្នុងអារម្មណ៍ដែលប្រាថ្នាជាតិក្រោយ សំបីតែប្រាថ្នាជាតិនឹងក៏ដោយឲ្យតែលោភៈកើតត្រូវកាត់បន្ថយនៅអនុភាពរបស់បុណ្យតាមដែលបុណ្យបើកុំជាប់ជំពាក់ជាមួយកូនកំមុំគេត្រូវទៅកាន់តាវតឹងបាត់ប៉ុន្តែ នៅពេលដែលគេចិត្តសម្លាប់ហ្នឹងត្រូវបាននាងក្រមុំម្នាក់ហ្នឹង ត្រូវបាននាងកមុំម្នាក់ហ្នឹងយកនំទៅឲ្យដល់យកនំទៅឲ្យព្រះមោគលានទៅក៏ជ្រះថ្លាដាក់បាតលោកចឹងទៅប៉ុនហ្នឹងតាមពិតខ្លាំងណាស់ហើយក៏អឺមុននឹងស្លាប់ហ្នឹងក៏នឹកកូនកមុំគេហ្នឹងដល់នឹកទៅត្រូវកាត់បន្ថយគេណាជាប់ជំពាក់ កាត់បន្ថយត្រូវទៅតាមវតឹងនៅតាមចាតមហារាជការរឿងមួយទៀតអានេះវាមិនចំសំណួរនឹងតែម្ដងទេខ្ញុំមិនណាខណ្ឌចង់បញ្យល់ពាក្យថាកាលណាមានអកុសលកើតជុំវិញនឹងបុណ្យត្រូវកាត់បន្ថយបុណ្យនៅតែជាបុណ្យប៉ុន្តែវាត្រូវកាត់បន្ថយវាអត់មានខូចអត់មានដាច់អីទេប៉ុន្តែគ្រាន់ថាវាអន់ណាវាអន់វាអន់កម្លាំងពីព្រោះ បុណ្យដែលខ្លាំងវាទល់តែមានពុពចេតនានឹងខ្លាំងហើយពិសេសអបរចេតនានេះខ្លាំងប៉ុន្តែឲ្យហើយជ្រះថ្លាមកសទុះទៅនឹកគេមានន័យថាកម្លាំងនៃអបរចេតនានឹងវាខ្សោយវាទៅជាប់ជាប់ពាក់នឹងស្អីទៅវិញតាដូចជាកាលពី700ឆ្នាំមុនពេលព្រះអង្គត្រាស់ដឹងបរមម្នាក់ស្រឡាញ់កូនកំមុំគេ ធ្វើបុណ្យជាមួយព្រះបជាកពុទ្ធដងទឹកដងអីសុទ្ធតែរត់អញ្ចឹងហើយតាមបុណ្យនោះខ្លាំងណាស់គឺអាចទៅតាវតឹងប៉ុន្តែចិត្តងាប់នឹកទៀតនឹកនឹកកូនកំមុំគេងាប់ទៅបានត្រឹមចាតំហាមកទាំងទេវតាហ្នឹងមកតដឹងកូនគេយកមាសមកឲ្យម៉ែគេយកទៅនេះវាជាប់វាធ្វើឲ្យជាប់អញ្ចឹងអាជាប់ហ្នឹងមិនមែនបុណ្យទេ បុណ្យដែលឲ្យទៅចាទៅមហាហ្នឹងគឺបុណ្យដែលធ្វើជាមួយព្រះបជាកពុទ្ធហើយតែទាញប្រយុទ្ធឲ្យនៅត្រឹមហ្នឹងហ្នឹងអំពីលោភៈហ្នឹងហើយមិនក៏លោភៈហ្នឹងវាមិនទាញទៅប្រែតបដ ாய் ទៅថាលោភៈនេះវាមិនជាហេតុឲ្យដាច់កម្មបត្តិទេណាបើឲ្យដាច់កម្មបត្តិអាហ្នឹងទៅហើយហើយម្យ៉ាងទៀតវាអត់មានកម្លាំងស្មើនឹងបុណ្យទេបុណ្យវាមានកម្លាំងជាងនឹងចឹងវាធ្វើឲ្យខ្សោយអឺឬក៏ដូចនាង អឺអ៊ុម៉ាតន្តីស្រីកែវប្រកេនសម្ពុតកម្ពុលដល់ភិក្ខុឬក៏ផ្ទះបច្ចេកពុទ្ធដែលចោលលួចល្អពេកណាប៉ុន្តែប្រាថ្នាប្រាថ្នាឲ្យគេវែងវែងមែនពេញចិត្តនឹងរូបប៉ុន្តែសួរថាប៉ុនហ្នឹងវាបាត់ទេប៉ុនហ្នឹងថាអត់បាត់ទេប៉ុននៅតែប៉ុនចឹងប៉ុន្តែ ដោយសារសេចក្តីប្រាថ្នានេះដែលជាតួលោភៈនេះវាមកធ្វើឲ្យកាត់បន្ថយធ្វើឲ្យកាត់បន្ថយឬក៏ធ្វើឲ្យដំណើរកាន់តែយឺតនៅក្នុងសង្សារវដ្តហើយវាចូលចិត្តតាមអ្វីដែលខ្លួនឯងប្រាថ្នាហ្នឹងព្រោះលោភៈមុន វាជាបច្ច័យឲ្យលោភៈក្រោយកើតឡើងច្រើនឡើងច្រើនឡើងឬក៏ដូចជាក្មួយរបស់អឺអនាថបណ្ឌកសិទ្ធិ គាត់ធ្វើដងទួងរួចទៅគាត់ប្រាថ្នាថាកើតជាតិណាណាវាលែងតែសាច់ញាតិស្រីណាក៏ដោយឲ្យតែឃើញគាត់គាត់ត្រូវទៅតាក់បានឲ្យស្រឡាញ់គាត់ប៉ុននឹងវាអត់មានជាដំណើរជិញពីវត្តដាក់ទេប៉ុននៅតែប៉ុនប៉ុន្តែកន្លែងប្រាថ្នាហ្នឹងមិនប៉ុនណាគឺជាលោភៈ តែក៏វាអាចសម្រេចបាន តាមប្រាថ្នាដែរដោយសារមានទុនគឺបុណ្យនឹងឯងដែលឲ្យទៅសម្រេចហ្នឹងមិនមែនលោភៈហ្នឹងទេមិនមែនលោភៈហ្នឹងទេប្រាថ្នានេះវាគ្រាន់តែដូចជាការកាច់ចង្កូតទូកអញ្ចឹងយើងយើងប្រឆេះម៉ាស៊ីនដែរឆេះម៉ាស៊ីនតាមពិតបើទូកអត់តាន់រត់ទៅមុខទេការកាច់ចង្កូតអត់ប្រយោជន៍มันអាចធ្វើឲ្យទូកងារបានទេត្រឹមតែការកាច់ ទល់តែមានកម្លាំងម៉ាស៊ីនអូសទៅមុខអូសទៅមុខទៅបានកាច់ទៅវាស៊ីប៉ុន្តែបើចង្កូតត្រង់លឿនណាទូកហ្នឹងជិះបើយើងចេះកាច់វិលចុះវិលឡើងទូកហ្នឹងលឿនអត់ទេអត់សូវលឿនទេយ៉ាងណាដូចគ្នាចឹងអាសេចក្តីប្រាថ្នាជាប់ជំពាក់ក្នុងវត្តដាក់នេះធ្វើឲ្យជាប់វិលវិលនៅនឹងឯងដូចទូកវិលចឹងប៉ិនវិលទៅបានដោយសារអីដោយសារកម្លាំងម៉ាស៊ីនហ្នឹងតែបើអត់កម្លាំងម៉ាស៊ីនគ្រាន់តែ កាច់អត់មានប្រយោជន៍យ៉ាងណាការប្រាថ្នាដូចគ្នាចឹងដែរ អឺរឿងមโนធាតនិងមโนវិញ្ញាណធាតតាមពិតមេរៀនហ្នឹងរៀនមិនតាន់ដល់ទេដល់តែយើងរៀនចប់ អហេតុកៈទៅបានយើងចែកវិញ្ញាណធាតទាំងអស់មាន7ចិត្ត121ឬក៏89ហ្នឹងយើងចែកជាវិញ្ញាណធាតដល់យើងប្រៀបធៀបអឺ យល់តែពាក្យមួយតែម្ដងជាងកាលធัวខ្លះពយល់តែពាក្យមួយតែម្ដងអត់យល់ទៅតែប្រៀបធៀបគ្នាដូចកាលថ្មរៀនកាលអង់គ្លេសអីពយល់មួយមួយដូចយល់ដល់រៀនមួយទៀតលែងយល់ដល់តែយកមកប្រៀបធៀបគ្នាអាហ្នឹងបានបានយល់ដូច perfection អីហ្នឹងគឺតលតែប្រៀបធៀបគ្នា ឧទាហរណ៍លើប្រៀបធៀបគ្នាទៅយល់ហើយបើទៅរៀនម្ដងមួយម្ដងមួយម្ដងមួយគឺការច្រឡំចេះមួយហើយមួយមកទៀតបាត់អស់យ៉ាងណាមិញរឿងវិញ្ញាណធាតុ7ចឹងដែរដែលយើងចេះទាំង7នឹងតែម្ដងយើងបូកទៅអាណាចូលទៅក្នុងណា ចិត្តណាចូលទៅក្នុងណាសល់ប្រមាណវាប៉ុណ្្នឹងហ่ะអញ្ចឹងនៅក្នុងអឺវិញ្ញាណធាតុទាំង7 គឺជាធាតនៃចិត្តនឹងឯងណាធាតធាតទាំងអស់មាន18ណាធាតទាំងអស់មាន18ប៉ុន្តែវិញ្ញាណធាតមាន7ណាហើយនៅសល់11ទៀតនោះជារូបហើយនឹងចេតសិក Mm-hmm. នៃ7នេះគឺជាវិញ្ញាណអញ្ចឹងយើងសង្គ្រោះចូលទៅបើញាតិញោមអាចចេះចាំចិត្តខ្លះមកហើយនឹងបានទៅយល់ទៅឆាប់យល់វិញ្ញាណធាតុទាំងអស់មាន7វិញ្ញាណធាតុ5ស្រួលជាងគេ ពីព្រោះហៅទៅតាមកន្លែងវាកើតកន្លែងជាទីកើតរបស់វា ចិត្តណា អាស្រ័យនឹងភ្នែកកើតឡើង ចិត្តនោះហៅថាចក្ខុវិញ្ញាណធាតុណាចក្ខុវិញ្ញាណធាតុមានពីរដួង គឺកុសលវិបាកមួយអកុសលវិបាកមួយ ចិត្តណាអាស្រ័យត្រជាកើតឡើងសោតៈនេះហៅថាសោតៈវិញ្ញាណធាតុចិត្តណាអាស្រ័យ ច្រមុះគឺឃានអ្នកនេះកើតឡើងចិត្តនោះហៅថាឃានអ្នកវិញ្ញាណធាតុចិត្តណាអាស្រ័យអណ្ដាតជីវហាកើតឡើងហៅថាជីវហាវិញ្ញាណធាតុពីដួងដែរចិត្តណាអាស្រ័យកាយទាំងមូលនេះកើតឡើង ចិត្តនោះហៅថាកាយវិញ្ញាណធាតុណាអស់ 5មរណវិញ្ញាណធាតុទាំងអស់មាន7អស់5អស់5ចិត្ត10ចិត្ត10ជាវិញ្ញាណធាតុ5ទ្វិបញ្ញវិញ្ញាណ10អញ្ចឹងនៅសល់មโนធាតុនិងមโนវិញ្ញាណធាតុមโนធាតុនិងមโนវិញ្ញាណធាតុនេះមโนធាតុនេះដែលមិនហៅថាមโนវិញ្ញាណធាតុពីព្រោះអីពីព្រោះ វាជាធាតចិត្តដែលកើតនៅហតិយវត្ថុដូចជាមโนវិញ្ញាណធាតដែរតែវាអាចអាចកើតតាមមโนទ្វាបានទេអាចអាចកើតតាមមโนទ្វាបានទេអញ្ចឹងវាទីទីខុសអំពីមโนវិញ្ញាណធាតអញ្ចឹងឲ្យវាឈ្មោះទៅតាមទ្វា5ខាងត្បូងក៏មិនត្រូវឲ្យឈ្មោះថាមโนវិញ្ញាណធាតក៏មិនត្រូវ អញ្ចឹងវានៅពាក់កដាលធ្វើមโนធាតអញ្ចឹងទៅណា3ដួងហ្នឹងឲ្យទៅតាមថាចក្ខុវិញ្ញាណធាតក៏មិនត្រូវព្រោះវាកើតតាមវិជាដែរថាសោតវិញ្ញាណធាតក៏មិនត្រូវព្រោះវាកើតតាមច្រមុះដែរវាកើតតាមកាយដែរកើតតាមអណ្ដាតដែរណាហើយវាកើតទៅតាមមโนទ្វាអត់កើតកើតក្រៅទ្វាអត់កើតអញ្ចឹងវាតេលតើរបៀបដូចចិត្តតេលតើនៅបំរើ នៅពាក់កណ្ដាលពាក់កណ្ដាលអញ្ចឹងក៏ឲ្យឈ្មោះមួយទៅថាមโนធាតណាមโนធាតបើអាត្មាប្រៀបធៀបវិញប្រៀបធៀបវត្តមួយវត្តមួយហ្នឹងក៏ប្រៀបធៀបច្រើនពេកឥឡូវទៅដល់មโนវិញ្ញាណធាតមโนវិញ្ញាណណាមโนវិញ្ញាណ វាវាវាទលំទលាយជាងត្រឹមមโนធាតវាអាចកើតតាមទ្វា6ក៏បានទ្វាក្រៅពីទ្វា5ក៏បាន គឺមโนទ្វាតទេក៏បាន ឬក៏ខាងក្រៅទ្វាក៏បានទៀតមានន័យថាវាទលំទលាយជាងទលំទលាយជាងនេះថ្មក្រណបយលបែបថ្មីបន្តិច ទៅទៀតដើម្បីឲ្យយើងវែកញែក គ្នាឲ្យដាច់ថាវាឡើងអំពីទ្វា5មិនរួចទេរឿងរឿងមโนធាតហ្នឹងណាវាអត់ដល់ទឹកដល់ថ្នាក់មโนវិញ្ញាណធាតបានទេមโนវិញ្ញាណធាតគឺជាធាតនៃចិត្តដែលអាចកើតទៅតាមមโนទ្វាទទេបានឬក៏ក្រៅទ្វាបានហ្នឹងហៅថាមโนវិញ្ញាណធាតរីឯមโนធាតទៅតាមមโนទ្វាក៏មិនកើតក្រៅទ្វាក៏មិនកើត វាទៅទៅតាមទ្វា5ដដែល តែហៅចក្ខុវិញ្ញាណធាតុតទេក៏មិនកើតពីព្រោះវាកើតទ្វានេះផងវានៅផងទាំង5ហ្នឹងអញ្ចឹងឲ្យវាទៅខាងណាដាច់មិនកើតទេទុកវាជាមโนធាតុចឹងតែបងទៅប្រៀបធៀបដូចនាងអីនាងអីនាងអីនាងអំពៈបាលអីនឹងឲ្យទៅធ្វើប្រពន្ធគេណាមួយដាច់មុខវាមិនកើតគេឲ្យស្រីសោពីនេះទៅវានៅពាក់កដាលណាត្រូវការទៅដល់ឧទាហរណ៍ណានឹងចឹង យល់ខ្លះយល់ខ្លះអត់តាមយល់ឬក៏ស្ដាប់ឬក៏ស្ដាប់អត់ឮឮតែបងគ្រូហ្នឹងហើយហើយដែលចែកអញ្ចឹងហ្នឹងក៏ដើម្បីងាយឲ្យងាយក្នុងការសិក្សាងាយក្នុងការសិក្សាមាន3ដួងហ្នឹងមានមួយដួងគឺ ជាវិថីបដិបាតកៈជាបាបជាគ្រឿងទ្រហើយពីដួងទៀតនោះធ្វើសម្បដិឆន្ទៈឃើញវានៅពាក់កណ្ដាលវាវានៅពាក់កណ្ដាល ពួកបញ្ញទ្វាហើយនិងពួកមโนទ្វាវាមិនអាចមកធ្វើជីវ័នកើតទេមិនអាចមកធ្វើបដិសន្ធិអីកើតទេវាធ្វើការបន្តអំពីបញ្ញទ្វាមកតែវាអត់មានឈោនៅទ្វាណាមួយទេប៉ុន្តែវាកាន់តែបន្តពីបញ្ញទ្វាមក អញ្ចឹងវាអត់មានកន្លែងឈួរទីទ្វាររបស់វាពិតប្រកបទេអញ្ចឹងកន្លែងកិច្ចដែលវាធ្វើនោះកើតក្នុងហតិយវត្ថុមែនប៉ុន្តែឲ្យឲ្យសម្រេចថាជាទ្វារណាពិតប្រកបតែឯងទៅវាហ្នឹងមិនបានហើយម្យ៉ាងទៀតឡើងទៅមโนទ្វារក៏មិនរួចឬក៏មិនអាស្រ័យទ្វារក៏មិនកើតវានៅតែក្នុងទ្វារ5ដដែលហ្នឹងប៉ុន្តែឲ្យវាជាចក្ខុទ្វារមិនបាន ព្រោះវាកើតគ្រាទាំង5ហ្នឹងវានៅពាក់កណ្ដាលហ្នឹងអ្នកបំរើបំរើជាជាអ្នកបំរើ បន្តអំពីបញ្ចទ្វាបន្តឲ្យទៅមនុស្សទ្វាឲ្យបន្តឲ្យទៅពួកវិញ្ញាណធាតុហ្នឹងចឹងហើយពួកទ្វិបញ្ចវិញ្ញាណនេះគឺជាវិញ្ញាណដែលធ្វើកិច្ចផ្ទាល់ផ្ទាល់ជាមួយនឹងអារម្មណ៍ដោយធ្វើ ទស្សនកិច្ចសវនកិច្ច ខេយនៈកិច្ចសាយនៈកិច្ចផសនៈកិច្ចនឹងផ្ទាល់ផ្ទាល់តាមជំនាញរបស់ខ្លួនឯងហើយដល់តែសម្បដិឆន្ទៈនេះវាអត់មានឃើញរូបនឹងទេអត់មានឮសំឡេងនឹងដោយផ្ទាល់ទេព្រោះវាអត់មានភ្នែកវាអត់មានអាស្រ័យនឹងបជាអត់មានអាស្រ័យនឹងចំោះអត់មានអាស្រ័យនៅនឹងដាតអត់មានអាស្រ័យនៅនឹងកាយទេគឺថា មានអារម្មណ៍ជាបរមត្តបន្តរលត់មែនប៉ុន្តែវាមិនមែនមានភ្នែកណាទៅឃើញទៅខ្លួនវាវាគ្រាន់តែ ដូចជានំដំណឹងពីពួកវិញ្ញាណធាតុ5ទៅឲ្យមโนវិញ្ញាណធាតុអញ្ចឹងនឹងអញ្ចឹងបាទហើយមโนវិញ្ញាណធាតុដែលដឹងរូបសម្លេងក្លិនរូបផតថាពៈហ្នឹងក៏មិនអាចដឹងដោយ មិនមានពួកមโนធាតុនឹងបានដែរ នឹងជានិយាយទៅទេយល់ប៉ុណ្ណាប៉ុណ្ណឹងទៅមានការបញ្យល់បែបផ្សេងពីនឹងទៀតតែជាលើកឧទាហរណ៍ច្រើនទៅប៉ុន្តែបញ្ញោមយល់ហើយយល់ហើយអឹមរឿងបដិចតិចភពដែលច្រើនដោយលោភៈច្រើនដោយលោភៈហ្នឹងគឺភពដែល សម្បូរដោយសេចក្តីសប្បាយនេះមួយភពដែលសម្បូរដោយការប្រាថ្នានេះមួយណាដូចជាប្រែតចឹងប្រែតគឺសម្បូរដោយការស្រេកឃ្លានហ្នឹងក៏ក៏ឈ្មោះថាជាភពដែលសម្បូរដោយលោភៈដែរប្រាថ្នានិយាយពីចង់បានអាហារមួយថ្ងៃមួយថ្ងៃណាស្រេកឃ្លាន ទេវតាទេវតាដែល សម្បូរដោយសេចក្តីសប្បាយភ្លើតភ្លើនណាវាធ្លាប់សប្បាយអញ្ចឹងបានអឺទេវៈប្រែតអ្នកលេងមែនហើយញាតញោមច្រើនគ្នាដែលខ្ញុំកណ្ដាអាត្មាធ្លាប់ដឹងមកប្រហែលជា4 5នាក់ហើយដែលដែលតែងតែសុបិនឃើញពេលមានបុត្រណាថាមានទេពកេណអីមករំថ្វាយមករំអីហ្នឹង ឲ្យតែឃើញទេវតាមកនោះកូននោះយ៉ាប់បដយ៉ាប់និយាយគ្នាដើរទៅលេងទៅមកណាអញ្ចឹងមិនថាអ្នកណាឥឡូវហ្នឹងនៅពោធិ៍សាត់ហ្នឹងមានពាក្យមួយយើងបើថាសុបិនឃើញទេវតាមកហើយមិនបាច់អួតប្រាប់គេទេកូនហ្នឹងគឺបបាក់បដៅហ្មងព្រោះទេវតាវានឹងធ្លាប់មានម៉ែមានឪអីវាតែការមកគុណពេញទឹកពេញដីហ្នឹងបើថាហួសទៅដល់ព្រំទៅហ្មងហ្នឹងក្រនបើ ស្ងប់រងាប់មកវិញហ្នឹងគឺថាស្ងប់ស្ងាត់ល្អណាស់ឬក៏ទេវតាហ្នឹងឡើងទៅដល់តុសិតភពទៅអាហ្នឹងក៏ក្រន់បាដែរណាកាមគុណហ្នឹងវាបណិតវាមិនសូវគ្រប់គ្រៀតដូចនៅតាវតឹងឬចាតមហារាជការទេបើថាមកពិចារតមហារាជការឬក៏ធម្មតាវតឹងហ្នឹងម៉ែឪពិបាកទ្រង់ហើយអញ្ចឹងនឹងមានមានជួបពី3នាក់អីទេណា ឲ្យតែឃើញថាមាន ទេវតាមកសុំនៅមកសុំបំរើអីហ្នឹងត្រៀមខ្លួនតានឹងធ្លាប់ឮញាតិញោមនិយាយប្រាប់គឺឃើញត្រឹមតាសក់សត្រឹមមនុស្សធម្មតាឃើញក្បិតឃើញជៀនឃើញអីអាហ្នឹងសាមញ្ញធម្មតាប៉ុន្តែថាឃើញទេពកណោមកមករំថ្វាយឲ្យសុំនៅអីហ្នឹងអាហ្នឹងត្រៀមខ្លួន បាត់របស់ក្នុងផ្ទះគិតតែសបាយគិតតែដើរលេងតែមក មិនចេះស្ដាប់ម៉ែស្ដាប់ឪទេនឹងចឹងប៉ុណ្ណឹងចុះខ្ញុំលើម៉ោងដល់ហើយឬក៏មិនតាមដល់ទេគណៈនៅមានហើយពេលប្រហែលជាជិត10នាទីទៀតដែរខ្ញុំទៅ10នាទីទៀតដែរអត់មានញាតិញោមអីសាកសួរទៀតខ្ញុំមិននិយាយសរុប បញ្ចប់បន្តិចទៅកណាទៅអង្គការឯកជនហើយចុះខាងអាចារ្យខាងថៃឡង់នោះមិនអីស្ងាត់ឈឹងអឺព្រះរហន្តមានដល់ទៅ20មហាកិរិយា8រូបាវចរកិរិយា5អរូបាវចរកិរិយា4ហ្នឹងមិនដែលកើតមាននៅក្នុងពុទ្ធជនឬក៏អរិយបុគ្គលថ្នាក់ក្រោមទេ ហើយអឺពុទ្ធជននឹងទៀតសោតបើពុទ្ធជនមិនបានឈានក៏មិនមានមហកតចិត្ត27នឹងដែរណានឹងពុទ្ធជនដូចគ្នាបើពុទ្ធជនខ្លះមានពុទ្ធជនខ្លះអត់ចឹងណាយើងកំណត់ថាបណ្ណាតែម្ដងហ្នឹងវាមិនបានទេបើខាងយើងដឹងចេះទៅដឹងថាចិត្តណាដែលមិនដែលកើតជាមួយនឹងវត្ថុជនរៀនរលចេះវិញចិត្តដែលមិនដែលកើតមាននៅក្នុងវត្ថុជន គឺលោកតរៈចិត្ត8 ណាអាហ្នឹងវាយើងគិតចិត្ត89គិតចេះស្រួលបាទលោកកតរៈចិត្ត8ហ្នឹងមិនដែលកើតមាន នៅក្នុងពុទ្ធជនទេណាហើយនឹងកិរិយាចិត្ត18ទៀតហ្នឹងមិនដែលកើតមាននៅក្នុងពុទ្ធជនទេលើកឡាត់កាត់ចេញតែប៉ុណ្្នឹងមកសល់ប្រមាណសិតតែធ្លាប់កើតទោះបីឥឡូវមិនកើត ជាខ្លះកើតពេលបានឈានបានអីរត់តែបានចិត្តច្រើន នឹងអញ្ចឹងហ៎ហើយចុះចិត្តដែលមិនដែលកើតជាមួយនឹងព្រះអរហន្តវិញណាចិត្តដែលមិនដែលកើតជាមួយនឹងព្រះអរហន្តវិញដែលសម្រេចហើយគឺអកុសលចិត្ត12ណាព្រោះអញ្ចឹងអញ្ចឹងមានសំណុករអកុសលចិត្ត12ហើយកុសលចិត្តទាំងអស់ណាគឺមហាកុសល8មហាកតៈកុសល9ហ្នឹងឈប់កើតហើយ ជប់មានណាចំពោះព្រះរហន្តហ្នឹងលែងមានណាចិត្តហ្នឹងហ្នឹងហើយលោកកតរៈមគ្គអឺនិយាយរួមទៅមគ្គ7ខាងដើមមគ្គ7ខាងដើម គឺ លោកកតរៈមគ្គ4លោកកតរៈផល3លែងមាន ដល់ព្រះរហន្តហើយព្រះរហន្តនៅមានតែអរហត្តផលមួយចុងក្រោយពេលដែលលោកចូលសមាបត្តិអីទេ ចឹងរកកន្លែងអត់កើតវិញទៅហើយញាតិញោមបោកតាន់គ្នាទៅឃើញហ่ะហើយម្យ៉ាងទៀតបើលោកជាព្រះរហន្តនៅជាមនុស្សនេះពួកវិបាកដែលធ្វើកិច្ចបដិសន្ធិនោះក៏លែងកើតដែរណាដូចជារូបាវចរវិបាកឬក៏អហេតុកៈវិបាកដែលធ្វើកិច្ចបដិសន្ធិនោះនឹងយកលើកិច្ចសន្ធិប៉ុន្តែបើចិត្ត ដែលមិនដែលកើតចំពោះលោកតទៅទៀតតែម្ដងនោះគឺលោកមហាកតវិបាកពួកមហាកតវិបាកហ្នឹងគឺมันมันអាចកើតដែរមហាកតកុសលក៏មិនអាចកើតដែរមាន តែមហាកតកិរិយាប៉ុន្តែដល់ញាតិញោមចេះចិត្តដឹងអស់ទៅបានចូលសំដួលនឹងស្រួលបងណាជឿជាក់ថា អ្នកដែលរៀនបាន ច្រើនមកស្ដាប់យល់ហើយបើញោម ចង់ឲ្យអាត្មាថាប្រមាណតែម្ដងវាមានបញ្ហាដែលថាមិនបានហ្នឹងអញ្ចឹងឯងដូចពុទ្ធជួនឧទាហរណ៍ដូចទ្វិបបញ្ចវិញ្ញាណ10កើតមានគ្រប់គ្នាចុះបើមនុស្សខ្វាក់ភ្នែកខ្វាក់ភ្នែកអត់មានចក្ខុវិញ្ញាណទេឃើញទេអឺហើយសំបីតនៅក្នុងមហាវិបាកអីអញ្ចឹងដូចជាធ្វើកិច្ចបដិសន្ធិដែលយើងបដិសន្ធិមានបដិសន្ធិម្ដង8ដួងឯណាម្ដងតែមួយដួងហ្នឹងឯងវាមិនមែន ក៏រាប់សរុបសរុបទៅបានដែរវាខុសគ្នាអញ្ចឹងបាទហើយសំណួរទី2ខ្ញុំសួរអំពីបាបក្រក្រៀតបាបដាលបាបផ្លិតហ្នឹង លោកច្រើននិយាយពីកិលេសកិលេសក្រក្រៀតក្រក្រៀតហ្នឹងវាធំមើលឆាប់ឃើញ គិតឆាប់ដឹងណាគឺកាយកម្ម3វិច័យកម្ម4អីនេះអាហ្នឹងគឺក្រក្រៀតហើយសម្រាប់សัตว์គ្នា ធ្លាយតាមកាយលួចទ្រព្យគេប្រពន្ធកូនគេផឹកសុរាអីហ្នឹងអាហ្នឹងគឺបាបគ្រប់គ្រាតនិយាយកុហកញុះញង់ពាក្យអប្រយោជន៍សពគ្រប់ហ្នឹងបាបធំធំបាបគ្រប់គ្រាតហើយតែបាបយ៉ាងកណ្ដាលបាបយ៉ាងកណ្ដាលហ្នឹងគឺហៅថាបរិយុទ្ធានៈមិញនោះហៅថាវិតកមៈវិតកមៈប្រែតការប្រព្រឹត្តកន្លងសិក្ខាបទ អញ្ចឹងខ្ញុំកណ្ដាចាំសារឡើងវិញថា បាបណាឲ្យប្រព្រឹត្តកន្លងសិក្ខាបទដាច់សិលនឹងបាបនឹងបាបរត់ក្រៀតណាហើយបាបណាដែលវានៅតែក្នុងចិត្តវាអត់ធ្លាយតាមតាមមាត់តាមកាយអានឹងហៅថាបាបកណ្ដាល ឬក៏កិលេសកណ្ដាលបរិយុទ្ធានៈដូចជាខឹងប៉ិនអត់មាត់ទេស្រឡាញ់គេ តែអត់មាត់ទេណាចង់បានរបស់គេតែអត់យកទេប៉ុន្តែចង់អាហ្នឹងវាមានមានចិត្តណាចិត្តចំណែនប៉ុន្តែអត់និយាយ ហ្នឹងវានៅតែក្នុងចិត្តវានៅយ៉ាងកណ្ដាលនៅខាងក្នុងមុខឲ្យស្មើប៉ុន្តែខាងក្នុងឲ្យដើរប្រកបក៏មានដែរអានឹងកណ្ដាលហើយដល់ទៅអនុស័យមួយទៀតដេកត្រាំហ្មងដេកត្រាំហ្នឹងមើលទៅដូចអត់មានសោះទោះបីតែចិត្តយើងយើងអត់ដែលឥឡូវយើងស្ដាប់ធัวស្ដាប់ធัวអញ្ចឹងបង្អោនទៅរកធัวហ្នឹងជ្រះថ្លានឹងធัวដូចជាអត់មានបាបអីសោះហ្មងណាជិះពេលកសលកើតដល់ ប៉ុន្តែអនុស័យវាដេកត្រាំនៅខាងក្រោមខាងក្រោមមើលអត់ឃើញទេឧទាហរណ៍ដូចត្រីចឹងត្រីដែលនៅក្នុងអាងទឹកមួយមានទាំងភក់មានទាំងអីដល់ត្រីនឹងវាដេកសងំទៅកកហ្នឹងក៏ធ្លាក់ទៅក្រោមអស់ទៅទឹកនឹងឲ្យថ្លាយងមើលឃើញដល់បាតដីណាអត់មានកកឯក្នុងទឹកអត់មានកកដូចយើងឥឡូវហ្នឹងចិត្តអត់មានប្រឡាក់ប្រលោះបាបអីទេបើសិនបើយើងជ្រះថ្លានឹងធัว ជ្រះថ្លាក្នុងការតាមដានស្ដាប់ចឹងទៅល្ងួយដេកក៏មិនដេកដែរមកល្ងួយអាត្មាអ្នកនិយាយនេះវិញទៅណាហើយដល់តែរួចពីនឹងទៅចប់ធัวទៅកើតរឿងអីផ្សេងកូនមិនតាន់លាងចានអីចឹងដេកបាត់កើតមួម៉ងឡើងវិញដេសាអីដេសាវាអត់តាន់ងាប់ អាកិលេសហ្នឹងវាអត់តងាប់វាគ្រាន់ដេកដូចត្រីហ្នឹងចឹងណាដូចត្រីហ្នឹងចឹងដែលយើងយកឈើទៅឆ្កាស់ទៅវាទៅដល់ដុលមកវិញមកកកហ្នឹងឡើងមកវិញបាទនឹងអឺរឿងរឿងហ្នឹងកិលេសបែបណាក៏ដោយវាចេញមកតែពីអនុស័យដែលមិនតាន់បានលះបង់ហ្នឹងុសលថ្នាក់ឈានថ្នាក់អីហ្នឹងក៏មិនអាចសម្លាប់អនុស័យបានដែរចឹងហើយបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គសរសើរថា កុសលមិនដដែលកុសលដែលមានការវិវត្តពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងមិនឲ្យដូចដដែលទេ ពាក្យថាកុសលដដែលមិនមែនថាដាក់បាតរោគរាល់ថ្ងៃហៅថាកុសលដដែលអត់ទេ គឺសេចក្តីប្រាថ្នាដដែលណាការយល់ដដែល ប្រាថ្នាដដែល ចង់បានដដែលអញ្ចឹងវាវិលដដែលដូចយើងកាច់ចកោទូដែលខ្ញុំបានបានលើកឧទាហរណ៍មុនហ្នឹងគឺដូចយើងកាច់វាវិលទៅមែនប៉ុន្តែវិលមកដដែល ទៅមែនប៉ុន្តែទៅវិលមកដដែល ដូចយើងប្រាថ្នាក្នុងភពអញ្ចឹងចង់បាននេះចង់បាននោះចង់បាននេះចង់បាននោះវាបានប៉ុន្តែវាវិលមកដល់ដែល វាទល់តែត្រង់តម្រង់ឈ្មោះទៅមុខគឺអត់មានអាល័យកលែងដល់ដែលហ្នឹងទេគឺឲ្យដោយសេចក្តីជ្រះថ្លានិងលះបង់នៅការជាប់ជំពាក់ឃើញការជំពប់ជំពាក់ហ្នឹងជាទុកជាទោសហើយចម្រើនការស្ដាប់ការយល់ដឹងឲ្យច្រើនឡើងច្រើនឡើងច្រើនឡើង ទីបំផុតទៅមិនមែនកិច្ចរបស់យើងនេះគឺកិច្ចរបស់បញ្ញាលោភៈក៏ដោយតោសៈក៏ដោយមោហៈក៏ដោយអត់មានខ្លាំងអីជាមួយបញ្ញាបានទេកាលណាបញ្ញាកើតឡើងត្រូវតែបហាទីបំផុតទៅដើរគឺអរហត្តមគ្គនឹងកັບបហាខ្ទេចសុបីវាសន្សំមករាប់អសង្ខ័យហើយក៏ដោយ